dang rock mga បួលអូនរកកប្រាប់លឺថាប្រពន្ធឯអូន standing. you កូនស្រីវាថាមិនមែនរឿងស្រួលទេចង់បានកូនគេមកទេអោបើមិន ខ្នះខ្នែងប្រឹងប្រែងធ្វើការដេកក្រោបដេកក្រោបសង្ឃឹមធ្វើបុណ្យលោកឥតខំប្រឹងរកឡាស់លើកូនអោធ្វើការរស់ថ្ងៃខំរង សងវិញណាបងថាលេងតែលេចក៏មានស្នេហ៍យកជាសាច់ណាហើយគំរាបបងថាមានអ្នកណាចូលសួរអូនយកគេព្រឹកលីហើយលីហើយលីពួកម៉ាក់សូមផ្អាប់តាក់ស៊ីលីអូ សង្ឃឹមទៅអពុនលោកឥតសំប្រឹងរត់ណាស់លើកូនអើគូការរងថ្ងៃខំរងថ្ងៃដើម្បីថ្លៃទឹកនោះមិនដែលបានដេកពេចភ្នែក If